អ្នកអរគ្នាអានឹងអឺជាវីដេអូពីអំពីការគណនា load នៅលើថ្នាំ BO នេះ BO BD ការ load នៅ BO វាមានគេខ្លះ load BO BD គឺមាន load ពី step load load ពីជាង លើពីអញ្ចឹងហើយនឹង load របស់វាខ្លួនឯងឥឡូវ load ពីអញ្ចឹង load ពីរបស់វាខ្លួនឯងខ្ញុំបាច់និយាយអ្នកនរគ្នាចេះហើយឥឡូវខ្ញុំនិយាយពី load load slab នៅលើ beam នេះដល់ load slab នៅ beam វាមានរាងចេះក្នុង beam BO ហ្នឹងវាមាន load socket វាមានណាខា load slab នៅខាង spin 5000និង load slab នៅខាង beam 4500ចឹងយើងធ្វើមិនដល់ load ហ្នឹងវាវាឃើញដូច tray count ដែរចឹងយើងយើងដើម្បីកណនាបន្ទុកលោកវាទៅណាយើងប្រើរូបមន្តគួយ L2 គួយហើយគុណនឹងប្រវត្តិគួយអាវ៉ៃណាគួយ L2 នេះ អឺហ្នឹងអាហ្នឹងអា span នេះនេះនេះ span នេះយើនេះនេះនេះនេះអឺហ្នឹងមិនច្រើនមិនមិន span នេះណា span នេះពោះ zone ហ្នឹងវាខ្ពស់ដល់ span ហ្នឹងឯងនេះនេះនេះ span នេះ ហ្នឹងគេហៅ LP នេះនេះក៏ចឹងដែរនេះអឺអឺ2 ចឹងយើងបូកមកវាសងខាងនេះដាក់លំនេះ even span 5ម៉ែត្រគឺទៅនេះហើយនេះ span 4ម៉ែត្រកន្លះគឺប៉ុណ្ណេះ DL ហ្នឹងគឺជា load របស់ slab ណា load របស់ slab នេះ DL load load ដែលដែលនៅនៅនៅលើ slab នេះ DL load លើ slab ហើយ that road is a slab ហើយអត់អត់ទាំង line road is a slab ដូចគ្នានេះនេះ5ម៉ែត្រ4ម៉ែត្រដូចគ្នាអញ្ចឹងហើយចំបីដើវិញចំបីដើនេះ load វា load វាមាន2មានខាងនេះមក នេះវាមានខាងនេះមួយហើយខាងនេះមួយនេះនេះលើខាងនេះប៉ុន្មាននេះឥឡូវយើងមើលនេះដល់យ៉ាងនេះយើងត្រូវកោនអញ្ចឹងប្រវែងនេះ នេះឃើញឃើញស្មើគ្នាអត់ចឹង4.5 4.5លើ2នេះបបែកបែកណាវាបានហ្នឹងនេះនេះឡើងនេះអានេះ4.5លើ2គេអាហ្នឹងគេមិនយក span នេះណា គេយកតាមអា span ទូចគេថា span ទូចនេះ span 4មួយកន្លះនេះកម្ពស់វាมันកម្ពស់របស់ array count ហ្នឹងมัน4កន្លះលើ2នេះវ៉ែននេះវ៉ែននេះស្មើវ៉ែននេះស្មើគ្នាហ្នឹងហើយបាទហ្នឹងហើយចឹងអាហ្នឹង ចឹងខាងនេះខាងនេះដូចគ្នាដែរព្រោះ span នេះ4កណ្ដាលចឹងយើងរត់តែមួយហើយយើងគុណ2មកនេះ ឥឡូវ space 4 megabit នេះនេះយើងហៅថាមួយហ្នឹងហើយយើងគុណ2មកយើងបានសម្រាប់ space 4 megabit ហើយនេះអេច្រឡំនេះនេះ4 megabit យើងហៅថាមួយយើងគុណ2នេះមិនគុណ2ហីអេឡាយលោដែរដូចគ្នាហើយចុះ5 megabit ហ្នឹងអីគេបកមើលរូបវិញ5ម៉ែត្រហ្នឹងនេះកន្លែងកដានេះ ព្រោះអានេះអានេះខុសគ្នាអានេះ4ម៉ែត្រកន្លះនេះស្វែន5ម៉ែត្រ5ម៉ែត្រអញ្ចឹងគេហៅ2អញ្ចឹងបានមកពីយើងហៅឯមួយក្នុង span នេះមួយក្នុង span មួយ4ម៉ែត្រដូចគ្នាអញ្ចឹងហៅ2អញ្ចឹងដាក់5ម៉ែត្រនេះនេះ5ម៉ែត្រនេះ5ម៉ែត្រណា hay còn tự được cái ném á hay này chắc như bạn rụt vậy ចាំខ្ញុំបានរូបអានេះលោតបោះ3អងនេះគេវាលោតវា span មកវិញអញ្ចឹងឯងស្មើស្មើគ្នាអានេះលោតបេដេនេះឃើញឃើញអាអាខាងនេះអានេះអាកដាធំជាងរបស់កដា0.5ម៉ែត្រនេះនេះ អីឆ្ងល់ឥឡូវឧទាហរណ៍ស្ដាប់អាក្នុង B2 នេះមិន span នេះគេអត់យក span តែមិនគេដែរតែមិនគេដែរខ្ញុំមកនេះគេអត់គេអត់យកមកគិតព្រោះគេយកតាមអាទិសដែលមាន span span ខ្លី import គេយក span span វិញនេះ span ខ្លី span van គឺ span ខ្លី load វាវាខ្លាំងជាងកម្ពស់កម្ពស់ load វាខ្លាំងជាងព្រោះកាលណាតែយើង load យើងកាន់តែ van អាកម្ពស់វាទាលឃើញវាទាលអត់វាទាលតវាកម្ពស់កាន់តែខ្លីកម្ពស់វាស្រួតអញ្ចឹងវាវាធ្វើឲ្យតែវា load វាឲ្យ critical ខ្លាំងជាងបាទឥឡូវសូមអរគុណវីដេអូប៉ុណ្នេះចប់តែប៉ុណ្្នេះឯង Goodbye. See you in the next video.